ក្តីសង្ឃឹមជប់ស្នាមញញឹមបានខំប្រឹងរួយអងទៅហើយអមមនុស្សខ្ញុំស្រឡាញ់អើយ តាមពិតមានសង្សារអាយថាខ្ញុំងងក៏បានមិនចេះស្មានមិនចេះប្រមាថខ្លួនទៅស្រឡាញ់រូបគេទាំងគេនោះមិនមែនជាមនុស្សទំនេរ គ្មានចេតនាទេបាលំទៅហើយក៏យល់ច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រង់ក្បែរគេមិនចិនណៃតែគួរឲ្យស្ដាយគេនោះមានសង្សារដាក់សំនួរសួរខ្លួនឯងមិនប្រឹងសំដែងធ្វើដោយធម្មតា ទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្មើឲ្យគេបោកបោកសតែអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់ពេលដងកាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាគួរជំនួជួបពេលគេត្រូវការ ជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយនឹងត្រឹមក្បែរគេមិនចំណាយតែគួរឲ្យស្ដាយគេនោះមានសង្សារដាក់សំនួរសួរខ្លួនឯងដែលប្រឹងសម្ដែងធ្វើដោយធម្មតាទាំងនឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្មើឲ្យគេបោក បោកសតេអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុង ប់ពីវ័យសុខចិត្តដើរចេញព្រោះបើបន្តនឹងមានក៏ជឿចំរៀងរៃមិនចង់ធ្វើជាអ្នកទី3ខកមើលតោបើខ្ញុំខកអីអាចចេះស្ដីមិនថ្លៃដាក់សំនួរសួរខ្លួនឯងដេញព្រឹងសំដែងធ្វើដោយធម្មតា ទាំងនឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំរំស្មើឲ្យគេបោកបោកសុទ្ធតែអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយ